បាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅពីក្រោយខ្នងខ្ញុំបាទនេះគឺរូបពុទ្ធបដិមាករដ៏ធំសម្បើមខ្លាំងមែនទែនដែលស្ថិតនៅក្នុងទីអាវាសវត្តបាទអង្គរក្នុង ឬក៏គេហៅថាវត្តព្រៃអង្គរក្នុងលួង ព្រះស្ដេចកន ដែលជាទីតាំងប្រវត្តិសាស្ត្រស្ដេចកនកសាងតបហើយនៅក្រោយខ្ញុំបាទនេះគឺជារូបព្រះពុទ្ធបដិមា ទុំបងប្អូនយើងគឺមានប្រវែងបដោយនោះប្រមាណជាង45ម៉ែត្រឯណោះហើយកម្ពស់នោះប្រមាណជាង13ម៉ែត្រឯណោះបងប្អូនដែលកសាងទៅដោយព្រះចៅអធិការវត្តព្រះគ្រូណេតឈុនដែលជា ព្រះចៅអធិការវត្តអង្គរក្នុង នេះតលតែម្ដងហើយបងប្អូនអាចឃើញហើយទស្សនភាព គឺព្រះអង្គផ្ទុំគឺដោយទឹកមុខញញឹមប្រឹមប្រៃខ្លាំងមែនតែនហើយពោពេញទៅដោយបាព្រះធរព្រះពុទ្ធបរិមាណនេះគឺខ្ញុំអាចនិយាយបានថាជាព្រះពុទ្ធបរិមាណដ៏ធំនៅ ក្នុងប្រទេសរបស់យើងខ្ញុំមិនដឹងថាទីកន្លែងផ្សេងគីឡូមានរូបពុទ្ធបដិមាធំជាងនេះឬក៏យ៉ាងម៉េចតាំងពីខ្ញុំចុះយកព័ត៌មានស្រាវជ្រាវព័ត៌មាននិងផ្ដិតយករូបភាពខ្ញុំឃើញ ថារូបពុទ្ធបដិមាករនេះគឺធំខ្លាំងមែនទែន ខាងក្រោមនឹងក៏មានរូបព្រះពុទ្ធជាច្រើនទៀតបាទ ដែលសិតសឹងជារូបបរិមាដែលជាទីសក្ការៈនៃយើងបងប្អូនយើង ជាទីសក្ការៈនៃយើងហើយទី អវាសវត្តនេះគឺមានព្រៃព្រឹក្សា ត្រឈឹងត្រឆៃបាទជាទីបាទមលប់បាទជាទី បាទត្រជាក់ត្រជុំសម្រាប់បាទសัตว์លោកសម្រាប់ពុទ្ធបរិស័ទនៃយើងគឺ អស្ចារ្យខ្លាំងមែនតើបងប្អូនយើងហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេដោយសារតែខ្ញុំក៏ជាពុទ្ធសាសនិកមួយរូបជារួម គឺ ពុទ្ធសាសនាគឺបដៅ ពុទ្ធបរិស័ទទាំងអស់ឲ្យស្គាល់បុណ្យស្គាល់បាបស្គាល់ទោសស្គាល់កំហុសហើយនឹងចេះកែប្រែខ្លួនកសាងនៅបុណ្យកសាងនៅកុសលដើម្បីសន្សំទាំងជាតិនេះនិងជាតិមុខហើយអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញអំពីបាទព្រះពុទ្ធផ្ទុំដែលជាទីសក្ការៈនៃយើង គឺប្រកបទៅដោយវងភៈបាទញញឹមប្រប្រៃ រីខ្លាំងមែនតើហើយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនពេលឃើញវីដេអូនេះណា បាទសូមអរគុណច្រើន